ជាមួយនឹងមន្ទីរពេទ្យដែលយើងទទួលបាននេះ នៅទីនេះ ការកសាងវាលំបាកហើយមិនមែនងាយស្រួលទេហើយដើមជាសភារាត្រូវរត់ទៅទៅនេះត្រូវរត់ទៅទៅនោះទៅរត់ចលនានៅនេះចលនាទៅនោះរាប់ទាំងចលនាខាងមិត្តភ័ក្ដិជប៉ុនអង្គការណែ 1 어? 구산내래 구산 phần này dương bà bà bà sư chân dương cú san cú san này cú quy san này bán chui vùng pẹ xong phía đấy, bài khan này thì đi ដែលធ្វើឲ្យសម្ភារៈបរិការនៅទីនេះមានកាន់តែទំនើបរឿងទំនើបវាទំនើបហើយ ការកសាងវាលំបាកហើយប៉ុន្តែអ្វីដែលលំបាកជាងទៀតត្រូវចាំទុកណាគឺ ធ្វើម៉េចឲ្យមន្ទីរពេទ្យនេះ មាននិរន្តរភាព កសាងវាលំបាកហើយប៉ុន្តែធានាឲ្យ មន្ទីរពេទ្យនេះមាននិរន្តរភាព ទៅជាការលំបាកជាងត្រូវចាំទៅលើចំណុចនេះ សម្រាប់អ្នកដឹកនាំគ្រប់គ្រងមន្ទីរពេទ្យនិងសម្រាប់ក្រុមគ្រូពេទ្យនានាតែធ្វើការនៅកន្លែងនេះកុំឲ្យត្រឹមតែប្រមាណខែក្រោយស្រាប់តែបន្តពីសម្ពោធអាកន្លែងផលិតអុកស៊ីក៏ខូចអាកន្លែង ហើយអា scanner ក៏ខូច អាកន្លែងវះកាត់ក៏តិចខ្ទាំរកតែស្អីមិនបាន អាហ្នឹងគឺប្រយ័ត្នអាកន្លែងហ្នឹងត្រូវចាំត្រូវចាំ ក្រុមគូពេទ្យរបស់យើងត្រូវទៅវឹកហាត់ជាប់ជានិច្ចបង្កើនសមត្ថភាពដើម្បីប្រើប្រាស់ឲ្យបានល្អជាមួយនឹងសម្ភារៈបរិខាតែត្រូវបានពពាក់និងត្រូវយកចិត្តទុកដាក់ជាមួយនឹងការពិនិត្យព្យាបាលជំងឺចំពោះប្រជាជន។ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យដើម្បីបំរើប្រជាជនឲ្យបានម៉ត់ចត់ចំណុចនោះហើយ ដែលទាមទារឲ្យគ្រូពេទ្យរបស់យើងត្រូវតែទទួលបាននៅការប្រោបដាលហើយសម័យនេះគឺជាសម័យអនឡាញសម័យ digital សម័យបច្ចេកវិទ្យាព័ត៌មានយើងត្រូវរុញបច្ចេកទេសមកកាន់ទីនេះ ហើយម្យ៉ាងទៀតឥឡូវនេះការពិគ្រោះជំងឺគេអាចពិគ្រោះជំងឺតាមរយៈនៃបណ្ដាញព័ត៌មានវិទ្យាទេគេអាចប្រើតាម Zoom គ្រោះឬក៏អាចតាមមជ្ឈបាយណាមួយគេអាចពិគ្រោះជំងឺពីចំណាយมันចាំបាច់ហៅគ្រូពេទ្យពីភ្នំពេញតំងមកនេះទេគឺនៅពេលណា ដែលគ្រូពេទ្យនៅកន្លែងនេះមានការលំបាកគេអាចភ្ជាប់តំណែងតំណងទៅគ្រូពេទ្យ ជំនាញនៅកន្លែងណាមួយ ហើយ ខាងនោះគេអាចផ្ដល់មតិមកយ៉ាងម៉េចដូចជាជំងឺរបស់ខ្ញុំជាដើមគ្រូពេទ្យដែលព្យាបាលរបស់ខ្ញុំគេតែងពិគ្រោះជាមួយនឹងគ្រូពេទ្យដតីប៉ុន្តែគេមិនចាំបាច់ឲ្យ គ្រូពេទ្យដតីនោះមកជួបជាមួយខ្ញុំទេ ជួបជាមួយខ្ញុំទេអញ្ចឹងបានជាសុំឲ្យ អ្នកទទួលក៏ត្រូវយកចិត្តទុកដាក់ជាមួយនឹងការពង្រឹងសមត្ថភាព នឹងធ្វើយ៉ាងម៉េចហើយមន្ទីរពេទ្យរបស់យើងនេះคล้ายទៅជាមន្ទីរពេទ្យដែលធានាបាននៅនិរន្តរភាពមួយខាង តែមួយខាងទៀតអភិវឌ្ឍបច្ចេកវិទ្យាតាន់សម័យនិងបំពាក់សម្ភារៈដែលវាតាន់សម័យមកតាមមន្ទីរពេទ្យនេះបន្ថែមទៀត